បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅ assignment operator មកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នា យើងបានសិក្សារួចមកហើយអំពី increase decrease operator ឥឡូវយើង នឹងចូលមកសិក្សាអំពី assignment operator assignment operator មានលក្ខណៈប្រហាក់ប្រហែលទៅនឹង increase decrease operator ដែរក៏ប៉ុន្តែ assignment operator វាមានលក្ខណៈខុសត្រង់យកតម្លៃរបស់ខ្លួនវា ទៅបូកទៅដកទៅគុណទៅចែកនិង អញ្ញត្តិដតីទៀតរីឯ increase decrease វាយកតម្លៃរបស់ខ្លួនវាទៅដកទៅបូកនឹងតម្លៃលេខ1ខុសគ្នាត្រង់ថា1បូកដកនឹង1រីឯ assignment operator វាយកតម្លៃខ្លួនវាទៅបូកទៅដកទៅគុណទៅចែកនិងអញ្ញត្តិដតីទៀតនឹងអញ្ញត្តិដតីទៀត អញ្ចឹងយើងឃើញទម្រង់នៃការអាសាញហើយ គឺគេអាចអាសាញតម្លៃ A ឲ្យស្មើនឹង B បាទពាក្យអាសាញយើង អាចនិយាយថាកំណត់ក៏បានដែរអឺដៅក៏បានដែរអញ្ចឹងយើងមើលមកគឺគេមានតម្លៃ A ហើយនឹង B ឧទាហរណ៍ថាគេអាសាញ A ស្មើនឹង B អាសាញ A បូក ស្មើនឹង b គេអាចសរសេរថា a ស្មើនឹង a បូកឲ្យ b ឬក៏គេអាចសរសេរថា a ដកស្មើ b រីឯការសរសេរសម្រាប់ការមើលឬក៏តម្លៃស្មើរបស់វាគឺ a ស្មើនឹង a ដកឲ្យ b បាទនេះគឺជាការអាសាញតម្លៃនៅក្នុង operator នៅក្នុង operator ឥឡូវយើងមកមើលឧទាហរណ៍បន្តិចឧទាហរណ៍ដើម្បី assign operator គេមានអត្ថិចំនួន2គេឲ្យ a ស្មើ5ហើយគេឲ្យ c ស្មើនឹង null បន្ទាប់មកគេ set c ស្មើនឹង a បន្ទាប់គេបោះតម្លៃ c ចេញមកក្រៅរីឯមួយទៀតគេឲ្យ c បូកស្មើនឹង a នោះនាំឲ្យយើងបាន C បូកនឹង A ដែល C របស់យើងបាន5 5បូក5យើងនឹងបានបាន10បាទរីឯ C ដកស្មើនឹង A នាំឲ្យយើងបាន10ដកឲ្យ5ស្មើ5រីឯគុណ C ស្មើ5 5គុណនឹង5យើងស្មើនឹង25រីឯ តម្លៃ C នៅពេលដែលយើងយក C ចែកនឹង A ដោយ C ស្មើនឹង25ចែកនឹង5យើងបាន ប្រាប់បាទនេះគឺជារបៀបនៅក្នុងការអាសាញតម្លៃដែលមាន operator បូកដកគុណចែក mode ជាដើមអញ្ចឹងយើងនឹងចូលទៅអនុវត្តនៅក្នុងឧទាហរណ៍នៅលើ deal ទាំងអស់គ្នា បាទឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងឥឡូវខ្ញុំសូមបើកទៅលើ file ហើយខ្ញុំយក new ខ្ញុំយកពាក្យថា sofa ឥឡូវយើងចាប់ផ្ដើមសរសេរនៅ structure C យើងចូល include stdio.h int man តោះមកយើង return return 0ទីនេះគឺជា code បាទជា code ដែលយើងសរសេរដើម្បីអឺបង្ហាញនៅគោលបំណងរបស់កម្មវិធីរបស់យើង បាទអញ្ចឹងយើងមាននៅអថេចំនួន2គឺ int a ឲ្យតម្លៃស្មើ5រីឯ c c គឺយើងមិនទាន់ឲ្យតម្លៃវាទេ គឺ C តទេសិនមកឥឡូវប្រមាណវិធីទី1គឺ C ស្មើនឹង5 C ស្មើនឹង A នៅពេលហ្នឹងយើងចាប់ផ្ដើមបោះតម្លៃ C ចេញ មកក្រៅ print S អញ្ចឹងដាក់ value C ស្មើនឹងភាគរយភាគរយ D 1C បាទនេះគឺជាការអាសាញតម្លៃ C ឲ្យស្មើនឹង A មួយទៀតអាសាញតម្លៃ C ឲ្យស្មើនឹងបូកស្មើ A អញ្ចឹង C បូកស្មើនឹង A ហើយយើងចាប់ផ្ដើម print ចេញមកគឺ value C ស្មើនឹងភាគរយ D and C បាទយើងចុះបន្ទាត់ទៅហើយទៅ ដើម្បីឲ្យមើលទៅឃើញស្អាតបន្ទាប់មកទៀតអឺ C ដកណា C ដកស្មើនឹង A print តម្លៃ C ចេញមក value C ស្មើនឹងភាគរយ D ក្បៀស1អូខេ slash n បៀសមួយមកគឺ C បាទ operator មួយទៀតគឺគុណអញ្ចឹង C គុណនឹងស្មើ A print s value c ស្មើនឹងភាគរយ d/n c មួយទៀត C ចែកស្មើនឹង A print បាទយើង print មួយទៀតមកគឺ print value value C ស្មើនឹងភាគរយ D slash n បៀសមួយមកគឺ C មួយទៀតគឺ C ភាគរយស្មើនឹង a ណា c ភាគរយស្មើនឹង a មានន័យថា c ខ្លួនវា ទៅម៉ូតជាមួយនឹងនឹង a បាទ c ខ្លួនវា ទៅម៉ូតនឹងតម្លៃ a ចឹង C ដែលយើងឃើញហ្នឹងគឺនៅសល់5មកម៉ូតជាមួយនឹង A A នឹង5ដែរដូច្នេះ សំណល់របស់វាសល់0 គេចឹង print លទ្ធផលចុងក្រោយគឺ value C ស្មើនឹងភាគរយ D បាទចុងក្រោយក៏មិនបាច់ចាំចុះបន្ទាត់ដែរយើងដាក់ C អូខេបាទឥឡូវយើងសៀវហើយយើងដាក់ឈ្មោះវាថា upper assign assignment upper assignment ហើយយើង ជ្រើសរើសយកពាក្យថា scissors ហើយយើងចុច save មកបាទឥឡូវយើងចាប់ផ្ដើម run run មកយើងនឹងឃើញនៅលទ្ធផលរបស់វាបាទនេះអឺ C ស្មើនឹង5 C ស្មើនឹង10 ចឹង C ស្មើនឹង10នេះបានន័យថាវាយកតម្លៃ C ទៅបូកនឹង A C របស់យើង ស្មើ5 A យើងស្មើ5បូកចូលគ្នាបាន10បន្ទាប់មក C គឺស្មើនឹង10ដកឲ្យ5គឺស្មើនឹង5រីឯ C 5គុណនឹង5បាន25 C អឺយើងយក25មកចែកជាមួយនឹង5បាន5រីឯ5ម៉ូតនឹង5បាន0បាទ ចឹងលទ្ធផលរបស់យើងត្រឹមត្រូវហើយអរគុណសម្រាប់ការទស្សនាវីដេអូ